ហ្នឹងហើយមកវាអញខ្វាចុះឥឡូវលេងមើលឃើញអញចង់ធ្វើពីមុនឯងពីមុនឯងកើតណាអូរឿងវិញឆ្ងាយអាខ្វាន់អើយបាក់ប្រាប់ឯងឯងឯងមិនខូចអញឯងទៅដឹងតែអញខ្វាក់មើលឃើញបានហើយហើយចុះឥឡូវសួរឯងវិញមិញបែកខ្វិនហើយប្រាប់ថងមកអញដឹងទេអូនអ៊ំអញអ៊ំអញប្រាប់ហឹមមកអញប្រាប់ថាពីពីមុនអើអញគាត់អ្នកបដាល់គាត់ផឹកស្វឹង ស្វងខឹងមកអញធាក់មកអញមកជើងធ្លាក់ពលុទេសមកអញធ្លាក់មករត់ដីដល់ពេលអញកើតមកថាអញខ្វិនហ្នឹងហ្មងហើយមើលអត់ត្រូវណោះអើមើលធាក់មកអញមិនមិនមកខ្វិនអញវិញអញមិនដឹងអីអញរឿងគ្រូសាគាត់មើលអញសួររឿងព្រឹកមិញអ៊ំមឿនស្រែកអីឡើងផ្អើពេញហ្នឹងអញ្ចឹងអ៊ំអឺគាត់ហ្នឹងឯងមើលម៉េចមកធាក់ទៅលើកម្មចដាផ្ទះមកជួងអាវុធអញឌីងាប់អញស្មើតែងាប់បាត់ហើយអញបាត់ឲ្យតែងាប់ទេអា ខ្វិនណាទូគាត់ធ្វើបាបឯងទូហើយខឹងគាត់មិនអីក៏ដោយដល់ថ្នាក់ណាចង់សម្លាប់គាត់ណាហីអញមិនដឹងទេមកពីគាត់តើអញពជាគាត់តើគាត់ឯងនៅចាំផ្ទះចាំចៅដល់ពេលគាត់ចុះមកអញមានបានប្រាប់គាត់ណាព្រមឡើងងាប់ដូចងាប់អោអញថាងាប់អញអុបធុកបន់100យប់ហ្មងអញយើងព្រឹកមិញអញចឹងដែរឯងព្រើអញគប់មន់នឹងព្រឹកមានអីមិនចាំមន់ស្អីក្បាលមេអូម៉ែឯងនឹងអើយឈាមនឹងលះហាម ដូចគេយកឲ្យកាត់ចឹងម៉ែនឹងឈាមចុះហើយបើមើលឃើញផងអញស្ទាបអញដឹងតាមអារម្មណ៍ប្រព័ន្ធនេះឲ្យបើមិនឈាមទៀតអូម៉ែចម្លែកអញចាំមើលទៀតអូម៉ែសាយផ្សាតឲ្យអូម៉ែហើយឆ្ងល់អញឃើញអញចុះឡើងចុះឡើងអញឆ្ងល់តែអញការងារអីខ្លះក៏ច្រើនណាស់ហើយនិយាយនេះនិយាយនិយាយចង់អញសក់ទឹកភ្នែកទៀតណាការងារអញរាល់ថ្ងៃនេះបានហើយអញចង់ហើយថៃអីខ្លះ ជួសែមកវិញដាំបាយលាងចានបោកកអាវព្រែកទឹកអើយគ្រប់សពហ្មងអញធ្វើការងារអីច្បាយអីមិនដែរអូអញអញ100ចម្ពុកហ្មងសបែបសពយ៉ាងលាងជើងធ្វើកញ្ចក់ព្រាយអញទាំងអស់និយាយទៅមកពូនអញបំរើទាំងអស់នៅ នៅថ្ងៃតាហ្នឹងព្រោះអញរត់វណ្ណាងទៀតទេណាល្អដែរបាយរត់វណ្ណាងអញជាអ្នកគ្រប់គ្រង អើឲ្យគ្រប់ត្រខាងណាអញគ្រប់ត្រខាងឯងភ្លឺឲ្យគ្រប់ត្រអញរត់មួយឆ្នាំអញឲ្យមានជើងផងអូអញល្ងងមែនណាតោះតោះទៅអញនេះទៅអញនេះតោះឯងអូឯងទៅមើលថ្ងៃបាច់អ៊ំអញទៀតហើយចាំមើលដល់នឹងបាយអញទៀតហើយចាំមើលតោះលឿនទៅលឿនឯងអានឹង ទៅមុខទៅមុខទៅមុខវិញវិញវិញវិញអឺផ្លាប់ផ្លាប់ផ្លាប់មើលតោះណាហេឆ្លាក់ស្រះហើយឆ្លាក់ស្រះតែជួយស្ដាំស្ដាំស្ដាំជុំជុំជុំអុយអុយអុយហត់ណាស់សុំសម្រាកតិចមើលមុនទៅងាប់ហ៎អើយហត់លូស្អីអញនៅក្រោមអញហត់អីមិនទាំងលូផងហ៎ឯងនៅក្រោមហើយជើងដល់ដៃហើយមកអញជើងមានដល់ដៃណាតើបានទៅមុខទៀត អត់ចេះយល់គ្នាមែនណាជុំជុំជុំមើលអើយមិនបានហត់នៅទៅទៅអញអញអាចទ្រាំបានអីទៅតិចទៅមុខទៅមុខទៅមុខឆ្វេងឆ្វេងឆ្វេងឆ្វេងអឺប្លាប្លាប្លាគាត់មកគាត់មកគាត់មកចាំបើចឹងចេះវាប្តីមកយកហើយបើចឹងខ្លួនឯងមិនយកប្រពន្ធណែអញមិនយកទេខ្ញុំក៏មិនយកដែរ ខ្ញុំក៏មិនយកដែរអូយបសៃខុនណាណាអូយបបខុនណែណែអូយកុំភ្លុង80000បាទអញមិនយកអញមិនយកឆ្កែឯងឆ្កែអញខំគ្នាអូយគូឆ្កែអាចទៅពេកចំោះធំអើវាចបែកចំោះតូចអាអាចទៅពេកចាំខ្វាំងវាចបែកចាំវាអាចទៅពេកពោះធំវាចបែកកំប៉ុងកបោងអូយខនខនមកខាងណាខនបាទអញដល់ចាំអញចង់សោះសើយើងក៏ចេះសើដែរចង់ធ្វើឃាតអញណាចង់ធ្វើឃាតអញអើ កុំតែអញចេះសម្រាលខ្លួនខ្វោកទាន់កុំអីជីវិតអញត្រូវខ្សឹងខ្សៃដោយសារមីកំប៉ោងប្រហោងធ្លុងឯងហ្នឹងអូយអើផឹកមិញគប់យើងមកដបងអាយ៉ាក់ក្បាលជាង10ម៉ែត្រយើងមិនតាន់រោរឿងមកអាតាប៉ែមើលចំមកធំស្អីគេស្អីពីរងាប់ដោយកាមចងពីអូយសាធុសាធុសាធុលោកអើយឆឹងតាឃើញទេមើលមើលមើលមើលមើលស្អីអាកញ្ជះឃើញទេ ឃើញខ្ចីអាខ្វិនធ្វើដំណើរដើរតាមផ្លូវគ្រប់ទីកន្លែងនេះឃើញឃើញអាកញ្ចះវាថោកថោកដល់ថៅកែវាក្នុងទីអើគ្រាន់បើខ្លាំងណាស់មើលអាកញ្ចះឯងពឹងអាកញ្ចះអញឲ្យដើរទៅជាមួយទៅហីមិនបានដើរមកដល់ផ្ទះនោះអីក៏គ្រាន់បើមិនអាតប៉ែមឿនអាណាពឹងណាថោកដូចគ្នាថោកដូចគ្នាអើថោកដូចតែគ្នាហ្នឹងឯងហ្នឹងមានអាណាថោកគ្មានអាណាថ្លៃទេចុះបាយ កុំបាញ់បាក់ខ្ញុំទៅពីអីម៉ែនឹងអ៊ំឲ្យពួកខ្ញុំទៅពីណាត្រូវពឹងគ្នាទៅវិញទៅមកឥឡូវបើឯងពឹងពួកម៉ាក់សម្លាញ់ស្លាប់រស់ជាមួយគ្នាហើយចាប់ពីថ្ងៃហ្នឹងទៅឯងទៅស៊ីបាយជាមួយមិត្តភក្តិឯងចុះសម្លាញ់ឯងចុះអើអើអើអារូបមួយជីវិតពីរឯងនឹងពឹងអាខ្វិនស៊ីបាយអាខ្វិនទៅឯងកុំស៊ីបាយអញអញសល់បាយអញចេះឲ្យមន់ស៊ីអញចេះឲ្យឆែស៊ីនេះ នអាខ្វិនអីគិតមិនទៀតគិតអីហ៎អារូបអត់បាយរាល់ថ្ងៃចឹងហើយហ៎សំខាន់នេះឯងដាក់ចុះសិនក្រុមខាញ់ចុះហ្នឹង ទៅនឹងបានដៃឈៀវឹកបាក់អើយអាខ្វិនអាខ្វិនអាខ្វិនណាគេអាខ្វិនអាខ្វិន